សប្បាយចិត្តអីមែនតើឲ្យគេធ្វើបែបយ៉ាងពេញមកសាលាអញសប្បាយចិត្តអីសំបំណងឯងអីពិសីឯងនិយាយស្អីហ្នឹងបងគ្រាន់តែឲ្យដងគេដើម្បីគេមើលថាឯងជំនួសបងតែប៉ុណ្្នឹងឯងវាមិនមែនដូចអីដែរអញគិតទេអូតាមប៉ាត់ណាឯងជួបពួកវាធ្វើបាបខ្ញុំឯងសោកខ្ញុំខ្លាំងមែនបានចាំមើលខ្ញុំធ្វើឲ្យឯងមើលខ្ញុំឈប់ដឹងមួយឯងហី ងចឹងហ៎ឯងដឹងអត់ដឹងថាកភៅនឹងម៉ាក់ទៅបន្ទិញឲ្យបងស្រីឯងហេតុអីក៏ឯងបំផ្លាញហេតុអីហេតុអីបានម៉ាក់ឆ្លាញ់បងស្រីជាងខ្ញុំម៉ាក់លមៀងណាចាប់ពីពេលនេះតើខ្ញុំគ្មានបងស្រីទេចាំមើលខ្ញុំនឹងខ្លាចជាបងស្រីរបស់ធីតាវិញចាំមើលម៉ាក់ឆ្លាញ់ខ្ញុំអត់ គេថាបងស្រីដាច់ខាតពិសីបើអញចង់បានមិនបើអញប្រាប់បងហាបងអាចឲ្យអញបានតាចាំបាច់អីទៅអញហែកយើងអាយុខុសគ្នាតែមួយឆ្នាំទេមិនបាច់ហៅខ្ញុំថាជាប្អូនស្រីទេខ្ញុំមកឈប់ហៅឯងថាបងធីតាទេហើយបើមកចង់វាយវាយខ្ញុំមកស្លាប់ទៅខ្ញុំស្លាប់ឯងធីតាអេមិនក៏ឯងមកដឹងចេះម៉េចឆាប់សុំទោសបងស្រីឯងភ្លាមបើឯងមិនសុំទោសបងស្រីឯងទេម៉ាក់នឹងវាយឯងមែនតើណាណាវាយស្លាប់ទៅខ្ញុំមិនសុំទោស ខ្ញុំស្អប់ម៉ាក់ម៉ាក់គឺជាមនុស្សលំអៀងម៉ាក់មិនស្រឡាញ់ខ្ញុំម៉ាក់ស្រឡាញ់តែបងធីដែរអើយអញនឹងមកដឹងទៀតអញអញចាប់សុំតើបងស្រីអញព្រាមចាប់សុំតើបងស្រីអញព្រាមលឿងម៉ាក់ប្រាប់ឲ្យសុំតើអញសុំតើចាប់សុំតើបងស្រីអញព្រាមអញរកណាណាយឺរវៃអញយឺរវៃអញស្អាយឺរវៃអញធីតា ម៉ាក់ដឹងថាពិសីគេជាមនុស្សចរិតបែបណាតែនៅក្នុងចិត្តរបស់គេកូននៅតែជាបងស្រីរបស់គេដដែលកូនកុំខឹងបងអូនកូនកុំសោកបងអូនអីណា ម៉ាប្រហែលជាមិនអាចនៅក្បែរកូនបានយូរតទៅទៀតទេពេលអត់ពីម៉ាក់ទៅកូនត្រូវតែធ្វើជាម៉ាក់ជំនួសម៉ាក់កូនត្រូវតែមើលថែប្អូនឲ្យល្អ ដូចតែមកមើលថែកូនចឹងណាកូនណាមកអីណាមកមកបាញ់និយាយទេមកទៅណាចោលកូនណាមកមកនៅមួយកូនរហូតណាមកកូនអត់រឹងមាំដូចម៉ាក់ទេកូនអត់ខ្លាហានដូចម៉ាក់ទេកូនអត់ចេះធ្វើម្ហូបកូនអត់ប្រកែកដូចម៉ាក់ទេម៉ាក់កូនអត់អាចធ្វើការងារទាំងអស់នេះជំនួសម៉ាក់បានទេម៉ាក់ ម៉ាក់ម៉ាក់បន្ទិនណាចាប់កូនម៉ាក់មកដល់ពេលនេះមនុស្សដែលនៅក្នុងចិត្តបងម៉ាក់គឺមានតែបងស្រីអញ្ចឹងខ្ញុំត្រូវតែធ្វើជាបងស្រីម៉ាក់ម៉ាក់មកយាយម៉ាក់ពេទ្យពេទ្យទីមកខ្ញុំផងម៉ាក់ម៉ាក់មកយាយម៉ាក់ម៉ាក់នឹងខ្លួនឡើងមកម៉ាក់កំទិនណាចោលកូនណាម៉ាក់ ម៉ាម៉ាមកពីឯងធីតាឯងធ្វើជាមនុស្សរឹងមាំតែឯងមិនអាចកាត់ពេលមកបានម៉ែណៃឯងនិយាយទៅធ្វើគ្រប់យ៉ាងមកពីខ្ញុំតែអាចកាត់ពេលមកបានម៉ាអើម៉ាដឹងខ្លួនឡើងម៉ាដឹងខ្លួនឡើងមកម៉ាម៉ាម៉ាម៉ាដឹងខ្លួនឡើងម៉ាម៉ាកុំទៅចោលកូនណាម៉ាម៉ាដឹងខ្លួនឡើងមកម៉ា ខ្ញុំដឹងហើយថាពេលនេះអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរខ្ញុំនឹងបានពាក់អាវនេះហើយខ្លាចជាមិត្តគេដូចមុនទៀតហើយពេលនេះខ្ញុំត្រូវខ្លាចជាម្ដាយគេនឹងមើលថែប្អូនជំនួសម៉ាក់ខ្ញុំម្ដងនេះឯងទៅហ៊ានណា ហើយខ្ញុំស្លៀកពាក់អញ្ចឹងបាត់ឲ្យខ្ញុំទៅរៀនខ្ញុំទៅណាហើយស្មោះនឹងតំងើពីដេករៀបចំខ្លួនអត់តាន់ហើយទៀតមែនអូតិចយកលេសខ្ជិលទៅរៀនមុខហ្នឹងដឹងតែប្រលេសហ្នឹងហ្មងហើយមានលុយនៅលុយម៉ាក់ទុកនៅឯងទាំងអស់ហើយគិតតែរងថ្ងៃយើងចាយกระดาษមែនឲ្យលុយមកខ្ញុំទៅរៀន ពាធំណាស់បានកាន់លុយជំនួសម៉ាក់ចង់10000គ្រប់អត់ខ្ញុំណាមិនចាយលុយច្រើនដូចឯងទេធីតាមកមិនដែររេកផឹកឡើងអូចង់ចូលតួកំសត់មែនហើយតាំងពីទៅដល់ធំណាឯងសំដែងអាចឆ្អែតទេអូតែខ្ញុំនេះវាឃើញឯងសំដែងឡើងឆ្អែតបានហើយផឹកឡើងអត់ចង់ឆ្លោះជាមួយទេ បងក៏មិនបានចង់បករឿងមួយឯងដែរឯងទៅវិញឯងដែលសំដីធំដាក់បងយើងមានតែពីរអ្នកបងប្អូនឯងឯងនិយាយលឺលឺចឹងអត់ខ្មាស់អ្នកចិត្តខាងទេកុំមកលឺពេកអូនយ៉ាក់គេដៀលអ្នកណាបងឯងខ្ញុំមិនបងឯងទេខ្ញុំណាប្រាប់ឯងយូរហើយថាខ្ញុំណាចង់ធ្វើជាបងឯងខ្ញុំមិនឲ្យឯងមកត្រួតត្រាលើជីវិតរបស់ខ្ញុំទេល្បិចរាក់រាំងបានហើយមិនក៏មិនទៅ ហើយចាប់ទៅរៀនបង ដឹងហើយថាបងគ្មានសមត្ថភាពក្នុងការបដៅឯងទេទោះឯងចង់ថាឬក៏ចង់និយាយក៏តាមចិត្តឯងបងក៏មិនបានហាមក៏មិនបានខាត់ឯងទៀតដែរ Yes, I can. Yes, we can. ត្រាំពីម៉ាឌ្រីតរីករាយគ្រប់ពេលគ្រប់ទីកន្លែងដីក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញអបអរសាទរទាំងអស់គ្នាវឌ្ឍនៈព្រីមៀមបៀឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022សិនមុនសិនមុនសិនមុនសូជូន Sanmon Cocktail Style Sochun ពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀរគ្រុតឈ្នះ មេដាយមាសពីមុនសលេចសិនឆ្នាំ2022 លុយប៉ុណ្ណឹងខ្ញុំត្រូវលក់ដូង10ឆ្នាំទៀតទៅអញសំទិញម៉ូតូឲ្យផ្សេងបានតែបើសិនជាខ្ញុំអាចធ្វើឲ្យបានផ្សេងទៀតវាកាន់តែល្អអាចឲ្យខ្ញុំសំលុយបានលឿនហើយឆាប់បានទិញម៉ូតូឲ្យផ្សេង មែនតែមកកម្មតោក៏អីតាមផ្លូវអញ្ចឹងនោះការងារមិនទៅធ្វើទៅរត់ចោលការងារហើយមកកម្មតោគេអញ្ចឹងធ្វើអញ្ចឹងលុយមែនក៏រែតែអស់ចាចង់ឲ្យខ្ញុំទៅដែរឲ្យមែនពិសីមិនអណាចូលរៀនតែឯងទៅតែមកជិះម៉ូតូដល់លេងមួយប្រុសចឹងមែនអូនឯងដឹងអត់ព្រោះថ្ងៃបងរត់លុយពិបាកប៉ុណ្ណាខ្ញុំបានដើរទេនេះខ្ញុំជិះម៉ូតូ ខ្ញុំសុំលុយបងឯងចាយមែនព្រោះថ្ងៃខ្ញុំចាយលុយដែលម៉ាក់ទុកឲ្យមិនមែននៅក្នុងរឿងទេណាខំផងសំដែងម៉េះមកដើរតួជាបងស្រីដែលលះបង់ដើម្បីប្អូនខ្ញុំហ៎អត់បានឯងចុះរៀនទេគឺឯងទេដែលរៀនអត់ចេះខ្លួនឯងខំខ្វះខ្វែងនៅជីវិតរបស់ខ្ញុំមកបានឯណាពិសីនេះបកចង់ថាឯងច្រើនជាងនេះហេឯងគួរតែទៅរៀនទៅយឺបភាសាជាងអត់ទៅកុំចេះដឹងរឿងជីវិតរបស់ខ្ញុំទៀតបានហើយ ខ្ញុំហត់ណាស់ម៉ាហត់ព្រោះខំដើម្បីគេគ្រប់យ៉ាងតែគេមើលមិនឃើញពិសីដឹងទេម៉ាក់អត់មានទុកអីទេក្រៅពីបំណុល ស័យពិស័យនេះឯងលឺបងហៅអត់បើឯងមិនចាត់ទុកបងជាបងឯងទេក៏ឯងត្រូវចេះគូគិតដែរថានៅក្នុងផ្ទះនេះមានតែពីរអ្នកយើងឯងមានតែបងហើយនឹងឯងចង់ម្នាក់ទៀតចាត់ទុកជាឈ្នួលបានមែនខ្ញុំសូមប្រាប់ឲ្យហើយណាឈប់រំលឹករឿងការប្រឹកមិញទៀតទៅប្រយ័ត្នខ្ញុំមកទុំមុខឲ្យហើយលោកក្រោយឲ្យដឹងផងថាឯងណា គ្មានសិទ្ធធ្វើជាបងរបស់ខ្ញុំទេហើយក៏អាចបដៅខ្ញុំបានដែរអូបើសិនជាចង់ឲ្យខ្ញុំឃើញឯងនៅក្នុងផ្ទះហ្នឹងម្នាក់ទៀតលុះត្រាតែឯងធ្វើនៅបំរើឲ្យខ្ញុំត្រូវហើយរាល់ថ្ងៃខ្ញុំលើពីអ្នកបំរើទៀតបោកកៅអៅដាំបាយលាងចានបោះផ្ទះហើយក៏រលុយឯងចាយទៀតនេះឯងនេះចង់បាននេះទៀតមិនមែនពិសីរាល់ថ្ងៃហ្នឹងឯងអត់សុបាយចិត្តទេ រៀបរាប់មែនផងឯងនឹងតែសុំឲ្យជួយអត់ធ្វើខ្លួនឯងតែខ្ញុំអត់បានហៅឯងជួយទេហើយលុយដែលខ្ញុំចាយរាល់ថ្ងៃហ្នឹងក៏លុយដែលម៉ាក់ខ្ញុំទុកឲ្យដែរម៉ាក់មិនដែលមានលុយពួកយើងទេម៉ាក់មានតែបំណុលបងមិនដែលយករឿងនេះទៅប្រាប់ឯងទេប៉ុន្តែដល់ពេលនេះបងក៏មិនចង់លាឯងទៀតដែរហើយឯងគួរតែកុំតាក់ទងជាមួយក្មេងព្រមអ្នកនោះអីមើលទៅវាមិនល្អទេ ឯងគួរតែខំប្រឹងរៀនដើម្បីអនាគតកុំឲ្យឯងខូចអនាគតជាមួយក្មេងព្រមអ្នកនោះពិសីពិសីនេះឯងតាណានឹងពិសីមកវិញមក Yes I can Yes we can ត្រាបៀម៉ាឌ្រីតរីករាយគ្រប់ពេលគ្រប់ទីកន្លែងដោយក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដោយក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញអបអូសាតូទាំងអស់គ្នាវឌ្ឍនៈព្រីមមបៀឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022សិនមុនសិនមុនសិនមុនសូជូន Sanmon Cocktail Style Sochun ពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀរគ្រុតឈ្នះមេដាយមាសពីមុនសិលេកសិនឆ្នាំ2022 យកអត់ជាក់អត់ជាក់អត់មានទេអូន មានតែអត់ជាក់អូនឯងយកអត់ចាំបងកាប់អាថ្មីថ្មីឲ្យបងបងឈ្មោះធីតាបងរបស់ពិសីធ្វើអត់បងឈប់រៀនយូរហើយបងលក់ដូងយូរនៅនឹងហើយអូន បងលក់ដូងនឹងយូរហើយតាំងពីបងឈប់រៀនមកម៉េះទីចឹងអូនឯងរៀនមួយពិសីមែនចាចា បងផ្ដាំអូនឯងជួយមើលពិសីផងណាបើខ្វះខាតខុសតោះអីអូនឯងចង់ប្រាប់បងមកព្រោះអីបងលដូននៅតំណឹងឯងនេះដងអូនឯងយកបងគិតលុយឯងបងឲ្យ គុណច្រើនទេបងចាអូន ធ្វើជ្រឹកដាក់មានណាតែមិនឃើញមានអីផងមែនចំណែកបងវិញណាឃើញលក់ដូងតាមចាំផ្លូវទេតែក៏មើលជ្រឹកប្អូនមានសាហាវដូចមានតែវិឡានៅចឹងអូយអាណិតណាខំប្រឹងធ្វើខ្លួននឹងឡយតែមិនឃើញឡយស្អីផងណែល្មមល្មមបានណានិយាយអស់ការធ្មត់ម៉េចចង់ធ្វើស្អីយើងគ្មាន មានស្អីផង តែធ្វើដូចខ្លួនឯងមានមិនខ្មែរលក់ដងណែយើងប្រាប់ឯងណា តែហ៊ានប៉ះយើងតែបន្តិចរទេះដងបងឯងណាលក់សងយើងក៏មិនគ្រប់ដែរវើយមីក្មេងលក់ដង យចិត្តអីមែនតើឲ្យគេធ្វើបែបឡងពេញមកសាលាអញសប្បាយចិត្តអីសំបំណងឯងអីពិសីឯងនិយាយស្អីហ្នឹងបងគ្រាន់តែឲ្យដងគេដើម្បីគេមើលថាឯងជំនួសបងតែប៉ុណ្្នឹងឯងវាមិនមែនដូចអីដែលអញគិតទេអូតាមប៉ិតណាឯងជួបពួកវាធ្វើបាបខ្ញុំឯងសោះខ្ញុំខ្លាំងមែនបានចាំមើលខ្ញុំធ្វើឲ្យឯងមើលខ្ញុំឈប់នៅមួយឯងហី សៃសៃមកវិញមកសៃសៃផកពិសីកុំគិតច្រើនចាប់ពីថ្ងៃនេះតទៅពិសីមិននៅជាមួយបងតួលេងមានតែគេត្រូវការពិសីតែបងនៅតែត្រូវការពិសីហើយយប់នេះគឺយប់ចុងក្រោយដែលពួកយើងផឹកលេងលេងវិភាពកាត់ទុកហើយចាប់ពីស្អែកនេះទៅណា គឺយើងនឹងស្គាល់តែភាពសប្បាយរីករាយជុំគ្នាតែប៉ុណ្ណោះអូនណាបានកើតទុកទេអូនគ្រាន់តែស្ដាយពេលដែលអូននៅជាមួយនឹងមនុស្សខុសអូនមិនគួរកាន់មកជាបងប្អូនជាមួយនឹងគេនេះសោះតែចាប់ពីស្អែកទៅអូនលេងជាបងប្អូនមួយគេទៀតហើយបែងដងអត់អូនធ្វើស្អីក៏ខុសធ្វើស្អីក៏មិនដែរល្អដែរ តើអូនណាល្អសម្រាប់បងគ្រប់យ៉ាងព្រោះថាអូនណាល្អជាងគេអូនណាអត់សុំធ្វើជំនួសល្អសម្រាប់បងគ្រប់យ៉ាងទេតែអូនសុំឲ្យបងជួយអូនបានគ្រប់យ៉ាងអូនស្រឡាញ់បង លុយដើម្បីពួកយើងទាំងពីរនាក់លើកដាច់មួយណា 100%សម្រាប់គ្នាយើងពីរនាក់ច្បាស់ណាតានាងយល់ព្រមអញមិនបានមកខំលាមកមែនទេនាងនេះល្ងងណាប៉ុណ្ណឹងណានៅស្ទើរផង ព្រោះថានាងនេះអាចទប់ទល់ឡងមកដល់4នាក់អញ្ចឹងឯងកុំបារម្ភតែលុយដល់ដៃអីវ៉ាន់កណ្ដាលឲ្យគ្នានេះលុយ មាម៉ាឌ្រីតរីករាយគ្រប់ពេល គ្រប់ទីកន្លែងដីក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញអបអរសាទរទាំងអស់គ្នាវឌ្ឍនៈព្រីមៀមបៀឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022សាន់មុនសាន់មុនសាន់មុនសូជុនសាន់មុន Cocktail Style សូជុនពេលវេលាល្អពេលវេលា ជាមួយគ្រុតស្រាបៀរគ្រុតឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022 ពួកខ្ញុំថ្លៃបងយើងណាសង្ស័យតែថ្ងៃនេះហ៎មានរបស់ free ឲ្យពួកឯងមើលទៅយើងអត់ចង់បានរបស់ថែមទេតែប្រយ័ត្នយកមួយមិនបានទេវើយបើអញ្ចឹងពួកឯងនៅចាំអីទៀតមិនឆាប់យកនាងចុះទៅតោះលេងប្អូនយើងសៃសៃលេងលេងទៅលេងលេង ខុសពីគេញហីឆាប់ទៅងូតទឹកងូតអីទៅហើយទៅរៀនពេលទៅដល់សាលាកុំភ្លេចរកអីញ៉ាំផងចំគេភ្លេចគ្រឿងការបិយុកមិញឬក៏គេធ្វើភ្លេចហ្នឹងហើយមែននេះឯងនឹងចង់ថាអីយើងទៀតមែននេះឯងបែកក្បាលហើយនៅឈួតទៀតមែននិយាយក៏ខុសមិននិយាយក៏ខុសចង់ខ្ញុំធ្វើម៉េចបែកហ្មងហ៎ហើយម៉េច ក្បាលអត់អីទេនៅអាចបែកម្ដងទៀតបានតាថាបែកបែកមែនហើយខ្ញុំអញ្ចឹងមានអ្នកទិញដែរអេកូនឲ្យម៉ែម៉ានិយាយហ្នឹងម្ដងនិយាយច្រើនម្ដងមិននិយាយសង្ស័យឈួតហ្មង ហើយចំពោះដងនេះវិញណាខ្ញុំកាត់តដៃហ្មងបើសិនជាបងយកដងនេះមកលក់នៅក្នុងហាងបងណាច្បាស់ជាមានអ្នកទិញច្រើនហើយចំពោះដំណាប់ដងនេះវិញណាគឺខ្ញុំធ្វើឲ្យតដៃរសជាតិគឺឆ្ងាញ់មែនតើហ្មងបើបងពៀទេបងអាចសាក់បាន បើហាងនេះគេព្រមទទួលយកការលក់របស់ខ្ញុំមែនវានឹងពន្លឿនដល់ការសន្សំលុយរបស់ខ្ញុំឲ្យកាន់តែឆាប់គ្រប់តែបើគេមិនព្រមខ្ញុំគួរតែបន្តទៀតបងអូនឥឡូវខាងបងយកព្រមទទួលផលិតផលរបស់បងមកលក់អីអញ្ចឹងស្អែកពេលព្រឹកបងអូនត្រូវយកដូងមកឲ្យខាងបង ហើយល្ងាចឡើងមកយកដូងដែលនៅសល់ទៅវិញព្រោះខាងបងទទួលយកផលិតផលណាដែលមានគុណភាពប៉ុណ្ណោះចាបងអរគុណច្រើនណាស់ណាបងស្ទីមខុនខ្ញុំអាចធ្វើបានហើយអរគុណច្រើនណាស់ណាបងជំរាបលាបង នេះតិចគេនៅផ្ទះទៅថាមក surprise គេតិចគេ surprise វិញហើយហើយវិធីឯងថ្ងៃនោះបាយទៀតហើយមែនបានឈរស្រីស្រីឯងចង់មកនេះមកបងមានអីឲ្យឯងស្អីគេអីគេណង នេះឯងអត់ស្គាល់ម៉ូតូទេស្គាល់តាហើយបានលុយមកពីណាទិញឲ្យហើយនៅអត់រំភើបទៀតហើយនៅមិនសួរច្រើនទៀតខ្ញុំហ៎អត់រំភើបទេបើសិនជាលុយហ្នឹងណាបានមកពីការលក់ដូងរបស់ឯងឯងខំអត់តែលក់ដូងណាឡើងកោងក្នុងអស់ហើយនេះខ្ញុំហ៎អត់ដែលចង់បានអីពីឯងទេតែបងឲ្យវាតែឯងបងលក់ដូងរាល់ថ្ងៃក៏ដើម្បីតែឯងដូចគ្នា ទោះបងក្រក៏បកចង់អញក្រឯងម៉ាក់ស្រឡាញ់អញប៉ុណ្ណា បងក៏ស្រឡាញ់អញប៉ុណ្ណឹងដែរអត់ឲ្យចាញ់ម៉ាក់អីខ្ញុំណាមិនចេះនិយាយពាក្យថាបងស្រីដាក់ឯងទេព្រោះអីណាមាត់របស់ខ្ញុំណាវាជាប់ការ502ក្នុងចិត្តខ្ញុំណាចង់ប្រាប់ថាខ្ញុំស្រឡាញ់ឯងតែអាការ502នេះវានៅជាប់មាត់និយាយអត់ចេះសោះ ខ្ញុំចង់អរគុណទៅដល់បងស្រីដល់ល្ងងដូចជាឯងដូចគ្នាតែអាមាត់នេះជាប់កៅបាត់ទីរ៉ៃនេះជារបស់ខ្ញុំឯងឯងខ្ញុំហ៎អត់ចេញជាច្រើនដូចឯងទេតែខ្ញុំខំសំវានេះដើម្បីឯងនេះ ខ្ញុំដឹងថាបងប្អូនយើងមើលមកខាងក្រៅដូចសត្រូវតែនៅក្នុងចិត្តស្រឡាញ់គ្នាណាតើបងប្អូនណាខ្លះដូចបងបងខ្ញុំ